ខេបាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំវុធីបាទហើយបងប្អូនបានឃើញវីដេអូរបស់ខ្ញុំតាមរយៈ Facebook បាទ YouTube បាទខ្ញុំគឺជាអ្នកចិញ្ចឹមឃ្មុំ នៅក្នុងទឹកដីកំពង់ចាមបាទពេលវេលានេះគឺខ្ញុំសូមជូនព័ត៌មានទៅបងប្អូនថាខ្ញុំនឹងបើកវគ្គបង្រៀនការចិញ្ចឹមឃ្មុំនេះបាទអញ្ចឹងចាប់ពីពេលនេះតទៅអញ្ចឹងមូលហេតុដែលខ្ញុំចាប់ផ្ដើមបើកវគ្គចិញ្ចឹមឃ្មុំនៅក្នុងរដូវនេះគឺ បាទដោយសារនេះគឺជារដូវភ្លៀងគឺជារដូវដែលគេមិនប្រមូលផលទេបាទនៅក្នុងទឹកដីខេត្តកំពង់ចាមនេះបាទហើយពេលនេះគឺជាពេលដែលយើងចាប់ផ្ដើមបង្កើនពូជបាទអញ្ចឹងនៅក្នុងរដូវមុន បាទនៅយើងចាប់ផ្ដើមបង្រួមពូជបាទនៅសល់ក្រោម50ធុងដោយដែលបងប្អូនបានឃើញបាទនៅខាងក្រោមតើនេះគឺយើង មានជាង100ធុងហើយបាទអញ្ចឹងរដូវនេះគឺជារដូវដែលយើង បំបែកពូជបង្កើនពូជដើម្បីរងចាំរដូវប្រមូលផលមកដល់នៅក្នុងពេលខាងមុខខែ11 12នេះបាទ អញ្ចឹងនៅពេលដែលបំបីពូជនេះបាទវាជារឿងសំខាន់បំផុតសម្រាប់បងប្អូនដែលចង់រៀនចិញ្ចឹមឃ្មុំបាទអញ្ចឹងបងប្អូននឹងបានដឹងអំពីរបៀបនៃការបំបីពូជយ៉ាងម៉េចនៅពេលដែលយើងបំបីមិនជោគជ័យយើងត្រូវបង្រួមវាមកយ៉ាងម៉េចហើយនៅពេលដែលវាមានជំងឺព្យាបាលយ៉ាងម៉េចបាទអញ្ចឹងផ្នែកពីរផ្នែកបាទទី1គឺផ្នែកទ្រឹស្ដីបងប្អូន បានស្គាល់ពីលក្ខណៈទូទៅរបស់សត្វឃ្មុំថាតើសត្វឃ្មុំនឹងវារស់នៅយ៉ាងណាវាស្លាប់នៅពេលណាបើសិនជាយើងមិនបានថែរក្សាវាគ្រប់គ្រាន់អូខេ បាទនេះជារឿងទី1ទី2គឺយើងនៅមានក្រុម Telegram មកក្នុងការឆ្លើយឆ្លងគ្នា បាទអញ្ចឹងក្នុងការរៀនក្នុងមួយថ្ងៃក្រោយពេលរៀនគឺបងប្អូននឹងមានសំណួរមានចម្ងល់បាទរយៈក្រុម Telegram ហ្នឹងគឺបងប្អូននឹងបានវឹកហាត់ផ្ទាល់ដោយយើងមានវីដេអូបាទមានរូបភាពបាទឆ្លើយឆ្លងគ្នារវាង ក្រុមអ្នករៀនជាមួយគ្នានៅក្នុងក្រុមហ្នឹងហើយបន្ទាប់មកខ្ញុំក៏ជាអ្នកឆ្លើយសំណួររាល់ចម្ងល់ដែលបងប្អូនមាននៅក្នុងក្រុមហ្នឹងដែរអញ្ចឹងនៅពេលដែលបងប្អូនរៀនក្នុងរយៈពេល1ថ្ងៃហើយបន្ទាប់មក បងប្អូននឹងមានចម្ងល់មានសំណួរជាច្រើននៅពេលដែលបងប្អូនមានឃ្មុំនៅផ្ទះបាទអូខេបាទអញ្ចឹងរាល់ចម្ងល់សំណួរទាំងអស់នោះគឺខ្ញុំនឹងឆ្លើយតបបងប្អូននៅក្នុង Telegram Group អូខេបាទតកតអំពីការចិញ្ចឹមឃ្មុំអញ្ចឹងបើចង់រៀនចិញ្ចឹមឃ្មុំអាច comment នៅខាងក្រោមវីដេអូនេះឬក៏ chat ចូលនៅក្នុង page របស់ខ្ញុំក៏បានអូខេបាទអញ្ចឹងយើងនឹងជួបគ្នានៅក្នុង page